កូនដួចំពោកក្បាលគួរធ្វើបែបណាទើបស្រក់ទៅវិញអាចស្អំរបស់ក្តៅក្តៅបានឬទេម៉ាក់ម៉ាក់ដែលមានកូនតូចប្រកាសជាដឹងនឹងជួបប្រទះបញ្ហាកូនជលឬដួប៉ះទង្គិចក្បាលរហូតបណ្ដាឲ្យពកជាំខៀវហើយក្តៅកង្វល់របស់អាណាព្យាបាលគឺធ្វើយ៉ាងណាឲ្យដុំពកនោះស្រក់ទៅវិញលោកវិជ្ជបណ្ឌិតហាងរតនាបានចែករំលែកអំពីចំណេះដឹងករណីនេះថាបើត្រឹមស្រាលលើស្បែកមិនបោកក្បាលខ្លាំងខ្ទាំហូរឈាមឬមានឈាមកក យើងអាចយកទឹកកកឬរបស់ណាមួយដែលត្រជាក់ទៅស្អំដើម្បីកាត់បន្ថយការឈឺចាប់កន្លែងរបួសនឹងធ្វើឲ្យស្រកបន្តិចម្ដងបន្តិចម្ដងរហូតដល់ក្រាបស្មើទៅវិញបើសិនបើយើងមានពេលវេលាគ្រប់គ្រាន់នឹងឲ្យកូនស្អំយូរលោកបន្តទៀតថា ពេលកូនមានវ័យធំបន្តិចចាប់ពីអាយុ3ទៅ4ឆ្នាំឡើងទៅ ក្រោយស្អំរបស់ត្រជាក់រួចអាចប្រើជាប្រេងលាបដែលមានជាតិសាលីស៊ីឡាតបានវាមាន ប្រសិទ្ធភាពកាន់តែលឿនជាងការស្អំតែមួយមុខគុណលោកវិជ្ជបណ្ឌិតឯកទេសរូបនេះបានបន្ថែមទៀតថា ករណីដួលខ្លាំងរហូតហូរឈាមសូមកំប្រើរបស់ក្តៅដូចជា បាយពងមាន់ពងទាទៅស្អំព្រោះការហូរឈាមប្រកាសជាដាច់សរសៃតូចណាមួយហើយ ដូចនេះបើយើងស្អំអ្វីដែលក្តៅទៅធ្វើឲ្យសរសៃឈាមកាន់តែរីកធំ។ វិធីត្រឹមត្រូវគឺត្រូវតែយកអ្វីត្រជាក់ទៅស្អំដើម្បីកាត់បន្ថយការឈឺចាប់កាត់បន្ថយការហូរឈាម បង្រួមសរសៃឈាម និងទឹករងីពីខាងក្នុង បន្ទាប់ពីស្អំរួចប្រហែល1ម៉ោងយើងអាចស្អំជាមួយ របស់ក្តៅៗបានហើយព្រោះវាអាចជួយឲ្យឈាមនិងទឹករងីរលាយបានខ្លះមួយវិញទៀតមិនថាតែដុំពកទេ បើមានអាការៈជួមហើម ការស្អំរបស់ត្រជាក់គឺល្អជាងគេ